ឲ្យឆោមឆើតឲ្យកើតលើដីរូបសម្រងធៀបជ័យអើយដូចអន់លក់ឆោមអើយឆោមឆើតអើយកើតលើដីរូបសម្រងធៀបជ័យអើយដូចអន់លក់ទំនិញទិញដោអើយបងសូមលក់លក់ឬមិនលក់បងសូមតអថ្លៃឆោមអើយឆោមឈុងឲ្យត្រង់សង្ហា រងកាអើយពួងមាល័យឆោមអើយឆោមជុងអើយត្រង់សង្ហាពាក់កំរងកាអើយពួងមាល័យប្រុសប្រុសជន់គ្នាអើយបាក់ជើងដៃមួយថ្ងៃមួយថ្ងៃលៀបតែប្រេងម្សៅប្រុសខ្លះក្រិចកអើយចោផ្លាំងផ្លឹកត្រូវភ្លៀងតទឹក dejar. ឆោមឆើតឲ្យកើតលើដីព្រោះសម្រស់ភៀវខ្ចីអើយដូចអន់លក់ឆោមអើយឆោមឆើតឲ្យកើតលើដីរូបសម្រស់ភៀវខ្ចីអើយដូចអន់លក់ទំនិញទិញដូរអើយបងសូមភ្លក់លក់ឬមិនលក់បងសូមតថ្លៃឆោមអើយឆោមជុងឲ្យត្រង់សង ក្រិចកអើឈប់ទាំងផ្លឹកត្រូវពីងតទឹកមិនមានគេហៅប្រុងខ្លះក្រិចកអើឈ